ប់បើឃើញអូនមេសេចមកបង ប្រាប់ថានួលអងអូនកំពុងតែខូចចិត្តដាំងសិកគេយំធ្វើឲ្យបងនេះអាណិតចង់ចូលក្នុងចិត្តអូនហើយច្រៀងបំពេស្រី នថាស្នេហាដូចជាទឹកមានជាតិគីមីលេងសាច់វងវីធ្វើឲ្យចិត្តអូនឈឺរាល់ថ្ងៃពេលឈឺប្រងគេអូនតែងឲ្យបងកំដស្រីចង់សួរចរណីតើពិសីនៅទ្រាំដល់ណា ចោះបើធូកុំទឹកយូរនាំតែខាតពេលយកមិនសរសេរហើយសន្យាជុំមានសងសារៀនរមម្នាក់ឯងកុំពឹងផ្អែកនឹងរឿងស្នេហាអូនយំកាលណាធ្វើឲ្យបងនេះអាណិតស្រីស្រែកចោមបើតឹង ហើយទៅដឹងឲ្យចាប់ដាំងគុកមនុស្សក្បត់គុំទុករួណែនាំតែធ្ងន់ផែនដីទុកតែមនុស្សស្មងលៀងពីភពលោកសាជាថ្មីកុំភ័យចរណៃយកបងធ្វើសង្សារម្ដង ស្នេហាដូចជាទឹកមានជាតិគីមីលេងសាច់វងវីធ្វើឲ្យចិត្តអូនឈឺរាល់ថ្ងៃពេលឈឺព្រងគេអូនតែងឲ្យបងកំដរស្រី ង់សួរចរណីតើពិសីនៅត្រមដល់ណាយំចោះបើធូកុំទុកយូរនាំតែខាតពេលយកបិញសរសេរហើយសន្យាឈប់មានសងសារៀនរមម្នាក់ឯងកុំពឹងផ្អែកនឹងរឿងស្នេហា តស្រីស្រែកចំបើតឹង ហើយទៅប្រឹងឲ្យចាប់ដាំងគុកមនុស្សក្បត់គុំទុករួណែនាំតែធ្ងន់តែនដីទុំតែមនុស្សស្មងលៀងពីភពលោកសាជាថ្មីកុំភ័យចរណៃយកបងធ្វើសងសាម្ដង បើគូកុំទុកយូរនាំតែខាតពេលយកបិញសរសេរហើយសន្យាជប់មានសងសារៀនរួមគ្នាឯងកុំពឹងផ្អែកនឹងរឿងស្នេហាអូនយំកាលណាធ្វើឲ្យបងនេះអាណិតស្រី ទើបដឹងឲ្យចាប់ដាំងគុកមនុស្សក្បត់គុំទុករួណែនាំតែធ្ងន់បែនដីទុំតែមនុស្សស្មងលៀងពីភពលោកសាជាថ្មីកុំភ័យចរណៃយកបងធ្វើសង្សារម្ដង